ខ្ញុំពាន់បានពីរមុខហើយអាក្លោកនេះបានមួយមុខបងតែពីរមុខឯង3មុខទៅចា3មុខទៅមួយបើទិញគេដែរបងចាចានឹងតែត្រីកដូងមកលោកបងខ្លួនឯងហើយខ្ញុំទិញគេថ្លៃយកអានេះអានេះអានេះដល់នេះអីអានេះកាពិឆានេះដល់កាពិបងកាពិឆាមួយបើ គាត់ប្លុកមកមួយនេះអំបិលអំបិលទៅពេកមួយ ចាំអំបិលណាអត់ហើយមួយព្រោះក្មេងទេបាទនេះពីមុខនេះលេងស្រួយលេងស្រួយខ្ញុំចង់មានអាមានបែកអត់បែកបាទបែកអត់បែក ឃើញគួរឆ្នាំគ្រូមកគ្រូប្រៃខ្ទឹមមកគាត់យកខាងហ្នឹងបើយើងនេះគឺអានេះចាំបីក្រោយហើយដល់ហ្នឹងអានឹងវាមានច្រើនចឹងប្រៃគឺតែគេម្ដងម្ដងយកតែអា